បាទសួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបន្តទៀតទាក់ទងនឹងចំណុចទី6គឺការដាក់ចំណុចនិងលេខរៀងជាងឧទាហរណ៍នៅទីនេះគឺខ្ញុំចង់ដាក់បាទចង់ដាក់អត្ថបទយើងប៉ុនេះជាចំណុចអញ្ចឹងខ្ញុំចុចនៅទីនេះហើយអាចជ្រើសរើសបាទចំណុចណាដែលអឺខ្ញុំចង់ដាក់អញ្ចឹង វាមានស្ទាយច្រើនបាទជាងចំណុចដែលយើងធ្លាប់បាន ដាក់វានឹងបង្ហាញនៅផ្នែកខាងលើនេះឬក៏យើងអាចបាទយើងអាចដាក់នៅចំណុចផ្សេងទៀតបាទយើងចុចលើ symbol នេះហើយយើង បាទយើងប្រើប្រាស់ font នេះហើយយើង អាចដាក់នៅទម្រង់ណាដែលយើងត្រូវការណានៅទីនេះ មាន logo ជាច្រើនចឹងបើសិនជាយើងជ្រើសយកជ្រើសយកមួយហ្នឹងបាទយើងចុចយកអូខេមកហើយយើងទីនេះគឺជាតកតើនឹង ការតម្រឹមនៃចំណុចយើងហ្នឹងអញ្ចឹងជាទូទៅគឺយើងតម្រឹមចំណុចនៅខាងឆ្វេងណាបើសិនមកយើងចង់ដោះវាវិញយើងត្រូវ select លើវាហើយយើងចុចនៅទីនេះមួយមកនោះវានឹងដោះទៅជាទម្រង់ធម្មតាវិញហើយណាបាទបន្តទៀតគឺតកតងទៅនឹង អឺការដាក់លេខរៀងអញ្ចឹងដើម្បីដាក់លេខរៀងគឺបើសិនបើយើងមានអត្ថបទស្រាប់យើងគ្រាន់តែ select បាទ select នៅអត្ថបទយើងហ្នឹងហើយយើងចុចនៅទីនេះហើយយើងធ្វើការជ្រើសរើសនៅតម្រង style ដែលមានស្រាប់យើងចង់បានជាតម្រងរ៉ូម៉ាំងឬក៏ជាអសរឬក៏ជាអីហ្នឹងយើងអាចជ្រើសតាមហ្នឹង ហើយនៅទីនេះយើងអាចសេរីវាសេរីវាចូលក្នុងឬក៏ចេញក្រៅបានបាទអញ្ចឹងអាខាងលើនេះគឺ យើងសេរីកម្លាតនេះបាទអាផ្នែកខាងក្រោមនេះ គឺយើងទាញទៅវាទៅទាំងអស់បាទអានេះយើងសេរីវានេះនេះគឺសម្រាប់សផ្នែកខាងមុខនេះ អញ្ចឹងបើសិនបើយើងមិនចង់ដូរឬក៏ចង់ដោះវាចេញគឺយើងបើចង់ដោះយើងចុចនៅទីនេះ ហើយចុចយកណាន់នោះវានឹងដោះឲ្យយើងហើយឬយើងចង់ដាក់ជាតម្រងរមាំងចេះក៏បានដែរប៉ុន្តែយើងក៏លេខមើលនេះអានេះគឺវាតកតងអាលេខរៀងនេះគឺវាតម្រឹមខាងស្ដាំអញ្ចឹងបើយើងចង់ដូរឲ្យវាតម្រឹមខាងឆ្វេងគឺយើងអាចធ្វើបានដូចគ្នាយើង អឺ select វាហើយយើងអឺចុចនៅទីនេះបាទ define a new number format នេះហើយយើងដូរពីអឺ right នេះយើងដាក់ left បាទអញ្ចឹងគឺមានន័យថាតម្រឹមខាងឆ្វេងអានេះបើសិនយើងចង់ដាក់ style បន្ថែមណាថតថាចង់ដាក់វងកញ្ចក់គឺវាបង្ហាញចេញវងកញ្ចក់ឲ្យនេះ ឬក៏ដាក់សញ្ញានេះបាទសំទោសឬក៏ដាក់សញ្ញានេះក៏បានដែរណាបាទបន្ទាប់ពីជ្រើសបានហើយគឺចុចអូខេមកបាទអានេះវាទៅមុខដោយសារតែអឺអានេះវាចង្អៀតពេកអញ្ចឹងយើងចាប់ទានេះមកខាង ស្ដាំបន្តិចមកអញ្ចឹងវានឹងលែងអីហើយណា ទាក់ទងនឹងការដាក់លេខរៀងនេះគឺមាន style ច្រើនដែលយើងអាចជ្រើសបានបាទហើយអឺយើងអាចចុចនៅទីនេះដើម្បីជ្រើស style ផ្សេងផ្សេងទៀតដូចជាតម្រង់ជាលេខតម្រង់ជាអឺរ៉ូម៉ាំងបាទជាអសរតូចរ៉ូម៉ាំងអសរតូច ជាចំណុចលេខរៀង ABC ជាដើម បាទឬក៏ទម្រង់នេះអញ្ចឹងគឺមានច្រើនមែនតើយើងអាចជ្រើសតាមនេះណាអញ្ចឹងអាវា highlight ពណ៌ខ្មៅនេះគឺយើងមិនអាចដូរបានទេតែក្រោយនេះយើងអាចសរសេរថែមថយបានណាអញ្ចឹងបើយើងលុបវានឹងទៅបាត់ហើយនៅទីនេះយើងអាចដាក់ font ឬក៏ពុម្ពអក្សរអញ្ចឹងចំណុចយើងចង់ដាក់ពុម្ពអីបាទ ដែលមើលទៅស្អាតណាលើចំណាក់មួយនេះហើយចុចអូខេបាទអញ្ចឹងវានឹងបង្ហាញពុំមួយនេះបាទអានេះគឺយើងអាចអឺធ្វើការដូរនៅ ការចាប់ផ្ដើមលេខរៀងហ្នឹងយើងចង់ឲ្យចាប់ផ្ដើមពីលេខប្រមាណទៅយើងដូរនៅទីនេះបាទនៅវានឹងចាប់ផ្ដើមពីលេខ2លេខអញ្ចឹងទៅឬយើងអាចចុចនៅទីនេះក៏បានចុចទីនេះយើងចុចមកស្ដាំអឺយើងពាក្យថា set numbering value អញ្ចឹងយើងដូរ start value to អញ្ចឹង start ពីលេខ1អញ្ចឹងវានឹងចាប់ដើមពីលេខ1 ឬក៏យើងចុចអានេះគឺតាក់ទងនឹង continue from previous list គឺចាប់ផ្ដើមបន្ទាប់ពីលេខខាងលើណាបាទអានេះតេតើនឹងចំណុចនេះឧទាហរណ៍ថាអឺអានេះខ្ញុំខ្ញុំមកដាក់លេខរៀងទេថតអញ្ចឹងខ្ញុំចង់ដាក់លេខរៀងនៅនេះបាទអញ្ចឹងខ្ញុំចុចដាក់លេខរៀងដែរមក ជ្រើស style ដូចអានឹងអញ្ចឹងប៉ុន្តែពេលដែលដាក់មក គឺវាចាប់ផ្ដើមពីលេខ1អញ្ចឹងយើងចង់ឲ្យជាចាប់ផ្ដើមបន្ទាប់ពីខាងលើអញ្ចឹងយើងចុចមើលស្ដាំបាទយើងយើងចុចលើវាមួយឲ្យឃើញបែបហ្នឹងចុចមើលស្ដាំហើយយើងចុចបាទនេះក៏បានដែរ continue numbering នេះមកបាទនោះនឹងវានឹងចាប់បាទលេខរៀងបន្ទាប់ពីខាងលើ អញ្ចឹងបើសិនយើងចង់ដាក់លេខរៀងមកផ្នែកក្រោមទៀតអញ្ចឹងយើងមិនចាំបាច់ធ្វើអញ្ចឹងទេ គឺយើងបាទគ្រាន់តែជ្រើសអឺជ្រើសរើសលេខរៀងណាមួយមកបាទយើងចុច select វាអញ្ចឹងមកហើយយើងចុច format painter អញ្ចឹងយើងមក select អក្សរខាងក្រោមនេះនោះវានឹងចាប់លេខរៀងឲ្យណាអានេះ វាកម្រិតធំនេះដោយសារតែវាជាប់ space អញ្ចឹងយើងអាចដកវាចេញនេះយើងចុច remove space នេះមកវាបាត់ហើយណាចុច remove អស់មកបានចានេះវាមានតម្រងច្រើនណាយើងចង់ដូរ style វាទៅជាអសបាទឬក៏យើង អាចដាក់វាជាទម្រង់ផ្សេងផ្សេងនេះគេហៅថា level វាណាជុំវានឹងចេញបែបនេះតមកទៀតតទៅនឹងចំណុចនេះបាទ multi level list នេះ គឺវាយើងអាចដាក់លេខរៀងជាចំណុចជាច្រើនណា បាទអញ្ចឹងវាស្តៀងនឹងនេះដែរប៉ុន្តែនេះវាមាន មុខងារច្រើនបន្តិចអញ្ចឹងឧទាហរណ៍ថាយើងចង់ដាក់លេខរៀងច្រើន ចំណុចអញ្ចឹងគឺយើង ចុចយកតម្រងណាដែលយើងត្រូវការ បាទឬក៏តម្រងនេះអញ្ចឹងយើងចុចប្រើវានេះយើងអាចសរសេរជាតម្រងផ្សេងផ្សេង នៅពេលដែលយើងចុះបន្ទាត់មកគឺវាចេញលេខ2ឲ្យណាជាងជាងសរសេរអត្ថបទយើងទៀតមកពេលយើង enter មកវាចូលលេខ3ឲ្យប៉ុន្តែប្រសិនបើយើងចង់ចង់ដាក់ចំណុចតូចបន្ទាប់ពីចំណុចទី2ហ្នឹងអញ្ចឹងគឺយើងចុចអានេះបាទ increase indent នេះយើងចុចវាចូលក្នុងមកគឺវាដាក់2.1ចឹងមកណា អញ្ចឹងធម្មតា ចំណុចយើងវាមានច្រើនអញ្ចឹងណាបាទឬក៏យើងចង់បន្តពីចំណុចធំទី2នេះគឺត្រូវទី3វិញអញ្ចឹងយើងចុចអានេះវិញបាទ discrete indent នេះអញ្ចឹងវានឹងបន្តពីនេះវិញអញ្ចឹងវាយើងចង់បានចំណុចតូចទៀតយើងចុចទៅទៀតណា ផ្ដល់ថាចំណុចហ្នឹងវាមានចំណុចតូចទៀតចំណុចតូចបន្ទាប់ពីចំណុច3.1នេះចុចអានេះទៀតទៅនោះវានឹងបន្ថែម1.1.1អញ្ចឹងទៅណាបាទគឺងាយងាយស្រួលមែនតើយើងចង់មកចំណុចធំ3បាទបន្ទាប់ពី3.1នេះយើងចុចវាចូលក្នុងវិញណា អញ្ចឹងធំអញ្ចឹងហើយយើង ចង់ចូលអាចំណុចធំបន្ទាប់ពីទី3នេះយើងចុច cursor នៅក្នុងចំណុចខាងក្រោមនេះហើយយើងចុច disk discrete indent នេះវិញមកយើងវានឹងចូលបន្ទាប់ពីនេះវិញហើយយើងក៏អាចធ្វើការផ្លាស់ប្ដូរ level វាបានដែរអញ្ចឹងយើងចុចលើបាទលេខរៀងណាមួយក៏បានដែរយើងចុចវាហើយយើង ចូលមកទីនេះមកហើយយើងធ្វើការងាយបដូរវាបដូរ level វា ទៅជាតម្រង់ចេះបាទឬខ្ញុំថយវិញបាទជាងយើងអាចដាក់ជា style បាទយើងរក្សាទុកជា style នៅពេលក្រោយមានរក្សាទុកនៅទីនេះ style នេះ អញ្ចឹងតកតើនឹង level ទី1នេះយើងកំណត់ level ទី1យើងចង់បានជាលេខរៀងឬចំណុចអញ្ចឹងយើងជ្រើសនៅទីនេះអញ្ចឹងបើដាក់លេខរៀងយើងចង់បានតម្រង់ជាអីយើងអាចជ្រើសមកនេះយើងអាចមើលតែខាងលើ នេះបានហើយតកតើ level ទី1អញ្ចឹងណាបាទហើយ level ទី2យើងចង់ធ្វើវាទៀតយើងចុចបដូរទីនេះមកវានឹង highlight នៅទីនេះជា level ទី2 ចឹងវេទី2យើងចង់បានជាចំណុចឬក៏ជាលេខរៀងគឺយើងចុចជ្រើសរើសមកតោះទៅខ្ញុំចង់បានចេះហើយ level ទី3បាទយើងចង់បានតម្រងយ៉ាងម៉េចបាទគឺវាចេញអញ្ចឹងឲ្យបាទនេះវាមាន មុខងារច្រើនមានពណ៌មានអីណាបាទ ជាងយើងអាចធ្វើការស្វែងយល់បន្ថែមទៀតអានេះយើងអាចបញ្ចូលឬក៏បញ្ចេញវាវិញបាទយើងអាចដាក់ជារូបភាពក៏បានដែរឧទាហរណ៍ថាខ្ញុំដាក់បែបនេះចុះជាងអាចដាក់ជារូបភាពបាន បាទទីនេះជាទំហំរបស់វាបាទវាលក្ខណៈដិតឬក៏ trade អីជាដើមអញ្ចឹងខ្ញុំនឹងមកធ្វើទៅទៅនឹង level នេះវិញបាទចង់ឲ្យវាដិតវាចេញដិតចង់ឲ្យវាផ្ដេកឬមាន បន្ទាត់ អីពីក្រោមទៀតគឺយើងអាចដាក់តាមនឹងបានណាបាទទីនេះគឺមានមុខងារច្រើនអញ្ចឹងយើងស្វែងយល់បន្ថែមទៀត អញ្ចឹងតើតើនឹងការបង្ហាញរបស់ខ្ញុំនៅក្នុងចំណុចនេះគឺមានប៉ុណ្ណឹង។